you ទាំងអស់គ្នាវីដេអូថ្ងៃនេះគឺ make up បែបសំណើមអញ្ចឹង skin care ប្រហែលជាច្រើនតិចហើយយើងចាប់ផ្ដើមជាមួយនឹង toner មុនគេ គឺខ្ញុំប្រើ toner ដែលមានសារជាតិ ampoule នៅក្នុងនឹងរបស់ Chavin យកវាមកជូតមុខដូចអ្នកនរគ្នាឃើញមុខខ្ញុំរៀងខ្សោះតិចហើយគឺអាចនិយាយថាមួយញ៉ាំនេះគឺ make up ច្រើនចូលដល់ serum ខ្ញុំប្រើជាមួយនឹង Godol Green Tangerine Serum ដែលជាប្រភេទ vitamin C serum ស្បែកខ្ញុំកន្លែងថ្ពាល់វានៅតែរៀងស្នាមតិចតិចអញ្ចឹងគឺយើងប្រើនឹងដើម្បីបដោះសំណើមហើយកាត់បន្ថយស្នាមដើម្បី support make up នៅកន្លែងភ្នែកនឹងកុំឲ្យវាឃើញជ្រួញកុំឲ្យវាឃើញរបៀបដូចលក្ខណៈខ្សោះហ្មងគឺយើងត្រូវការប្រើជាមួយនឹង eye cream eye cream ដែលខ្ញុំប្រើគឺជាប្រភេទ eye cream ចំនួនចុងក្រោយរបស់ខ្ញុំខាងយល់ហើយសម្រាប់ eye cream នេះគឺយើងលាបបានច្រើនកន្លែងណាអ្នកទាំងអស់គ្នាគាត់ថា eye cream យើងលាបទៅភ្នែកទេអានេះយើងលាបបានទាំងថ្ងាសកោមាត់ដើម្បីផ្ដល់សំណើមហើយម្សៅដែលយើងលាបកន្លែងហ្នឹងគឺអត់ឃើញជ្រួញទេ ធម្មតាខ្ញុំអាចប្រើទៅជាប្រភេទ ampoule serum តែលើកនេះគឺខ្ញុំធ្វើការ cream ដើម្បីឲ្យវា wrap moisture នៅលើស្បែករបស់ខ្ញុំហើយ cream ដែលខ្ញុំប្រើតដែលឈុតជាមួយនឹង vitamin C serum ក៏វាមានមុខងារជួយធ្វើឲ្យស្នាមរបស់ខ្ញុំទៅជារាងភ្លឺហើយក៏ផ្ដល់សំណើមដែរ ទោះបីម្សៅតំណរបស់ខ្ញុំមាន SPF ការពារស្បែកក៏ប៉ុន្តែខ្ញុំនៅតែត្រូវប្រើលេខការពារកម្ដៅថ្ងៃអញ្ចឹងហើយលេខការពារកម្ដៅថ្ងៃដែលខ្ញុំជ្រើសរើសយកមកប្រើថ្ងៃនេះពិសេសមែនតើគឺវាជាប្រភេទលេខការពារកម្ដៅថ្ងៃដែលស្ដើងសម្បីតែស្បែកក្មេងអាយុមួយខួបឡើងទៅក៏អាចប្រើបានដែរពីម៉ាកខ្ញុំខាងយល់ដូចអ្នកដែលឃើញកម្មពិតជាទឹកច្រើនមែនតើណាគ្រាន់តែខ្ញុំម៉ាសាទៅវារលាយទៅជាទឹកហើយជ្រាបចូលមុខមក make up បែបរលោងរលោងអ្នកទាំងអស់គ្នាកុំប្រើម្សៅតំណប់ខ្រាស់ពេកពីព្រោះនៅពេលដែលយើងប្រើម្សៅតំណប់ខ្រាស់ពេកវានឹងបិទជាមួយ skin care ដែល យើងលាបច្រើនតង់មុននឹងហ៎ដូចសេរ៉ូមគ្រីមអីចឹងណាចាប់ដើមដំបូងខ្ញុំយក Lily by Red Concealer my favorite ហ្មងដាក់ទៅប៉ប៉តិចតិចហ្នឹងគឺយកជក់ blend មកអ្នកនរឃើញហ៊ុនញើក៏បិទស្នាមក្រហមក៏បិទដែរហើយបន្ទាប់មកយើងអាច blend កន្លែងណាដែលយើងមានអារម្មណ៍ថាកង្វះខាតពណ៌ស្បែកយើងកន្លែងដូចខ្ញុំអញ្ចឹងបិទទៅថាមើលអត់ឃើញជាចាំបាច់ខ្លាំងទេប៉ុន្តែអ្នកដឹងឃើញទេស្លក់ភ្នែកភ្នែកខ្មៅនៅតែមានតែវាក៏មានតិចខ្ញុំ blend វាឲ្យសពហើយបាទខ្ញុំតចូលម្សៅតំណក់ គីឡូ make up ប្រកាសជាត្រូវការគីឡូ cushion ដែរអញ្ចឹងគីឡូ cushion ដែលខ្ញុំជ្រើសរើសប្រើគឺជាប្រភេទ Big Aurora គីឡូ cushion មកពីម៉ាក Clio ពណ៌ដែលខ្ញុំប្រើគឺពណ៌លេខ004ណានិយាយថាពណ៌កម្មៅជាងគេហើយហើយសម្រាប់គីឡូ cushion របស់ Clio ហ្នឹងគឺ natural coverage អញ្ចឹងហើយបាទខ្ញុំជ្រើសរើសប្រើ concealer មុននឹងដោយសារបើខ្ញុំប្រើទៅ Clio cushion គឺកម្រិតបិទបាំងស្នាមរបស់វាគឺធម្មជាតិមែនតែនហ្មងណា ខ្ញុំអត់សេតម្សៅមុខគេដោយសារតែខ្ញុំចង់ឲ្យអាភាពរលោងរបស់ cushion ហ្នឹងគឺវានៅ long lasting អញ្ចឹងចាប់ផ្ដើមជាមួយខ្មៅដៃគូចិញ្ចើមអ្នកនរគ្នាឃើញខ្ញុំគិតថាភាគច្រើនអ្នកដែលគាត់គូចិញ្ចើមជាខ្មៅដៃគាត់ពិបាកមួយតើផាត់មុខរលោងពេកគូចិញ្ចើមអត់ជាប់ទេប៉ុន្តែខ្មៅដៃគូចិញ្ចើម Elri ដែលខ្ញុំប្រើទោះបីអ្នកនរគ្នាផាត់ប្រភេទរលោងអញ្ចឹងហើយក៏នៅតែគូដិតហើយគឺគូជាប់បានយូរទៀត សិតរោមចៅរបស់ខ្ញុំឲ្យរៀងងខ្ញុំយកជាមួយនឹងកាវរោមភ្នែករបស់ខេនមកដាក់ជាមួយនឹងលើជក់ហើយទៅដោះមួយរោមចៅខ្ញុំឡើងលើលាប mascara ចាំដើម្បីឲ្យឃើញកសែងចៅរបស់យើងរត់ទៅផុស color ភ្នែកខ្ញុំប្រើជាមួយនឹង Unleash Duo Eyeshadow មកអស់មានតែ2ពណ៌ឯងខ្ញុំអត់ប្រើអា glitter ខ្លាំងទេខ្ញុំប្រើពពក matte នៅក្នុង palette ហ្នឹងប្រើពណ៌ Pita Pat អ្នកនរគ្នាវាបែកកាឈូកតែរាងសាច់បន្តិច Pat ទៅគឺមានអារម្មណ៍ថា very natural ខ្លាំងមែនតើហើយស្អាត មានអារម្មណ៍ថា good for daily use អាយ make up ញ៉ៃនឹងកំពិតគឺអត់រញ៉េរញ៉ៃហើយក៏អត់ដិតពេកដែរអញ្ចឹងដើម្បីធ្វើឲ្យភ្នែកខ្ញុំមើលទៅរបៀបថាមិនចាំបាច់គូ eyeliner ក្រាស់ក៏ឃើញធំ គឺខ្ញុំត្រូវការជាមួយនឹងដបកភ្នែកបិទ2ជាន់ដបកភ្នែកនេះខ្ញុំប្រើទឹកទេគ្រាន់តែជ្រលក់ទឹកមកបិទបានហើយបន្ថែមជាមួយ eyeliner គឺអ្នកទាំងអស់គ្នាគូតែជាលក្ខណៈគុលរោមភ្នែកទេណាខ្ញុំអត់គូយកកតុយហើយក៏អត់គូយកលក្ខណៈឃើញដឹងថាយើងគូច្រើនដែរគូតាមតែគុលរោមភ្នែកតែប៉ុណ្ណោះ សម្រាប់ smoky effect បែប natural គឺខ្ញុំថែមជាមួយពណ៌សូកូឡារបស់ Lily Barrett ខ្ញុំយកវាមកវាយសាមក eyeliner ដោយសារតើមើលទៅឃើញខ្មៅម្ដុំអញ្ចឹងតែបើយើងអត់គូ eyeliner ហើយបានមកផាត់ glow ដែរអញ្ចឹងវាអត់ natural ទេបើយើងធូតគ្នាពីរតង់បានវាស្អាត mascara គឺត្រូវការប្រភេទពួកជក់ទូចដើម្បីធ្វើមិនឲ្យឃើញតសៃហូរភ្នែករបស់ខ្ញុំ natural បើសិនជាយើងប្រើអារបៀបខ្ះខ្ះក៏បានដែរប៉ុន្តែវាអត់សូវស៊ីមួយ make up យើងញ៉ៃនឹងទេ ថែម mascara ខាងក្រោមឲ្យភ្នែកយើងឃើញរត់តែធំអ្នកនរគ្នាចាំមើល result ណា glitter គឺមិនថាអត់ទេប្រើជាមួយនឹងប្រភេទពួក unleasher glitter stick ហើយស្រួលផលមែនតើពណ៌ដែលខ្ញុំប្រើគឺពណ៌លេខ4យើងចង់ផាក់ធូតពីលើ color ផ្នែកផ្សេងក៏បានដែរអត់បាន show វ៉ាន់ថាខ្លួនឯងប្រើអីទេពីព្រោះថាផ្លេចប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំកំពុងតែដាក់ទម្រង់ចំមុខខ្លួនឯងឲ្យវាគឺយើងស្រួយបន្តិច យល់ខ្លួនឯងទេ control អត់ control ឲ្យចប់ទេណា control ច្រមុះហើយ បកទៅ លាប color ថ្ពណ៌វិញហើយ color ថ្ពណ៌គឺខ្ញុំប្រើជាប្រភេទពួកក្រែមក៏បាន color ថ្ពណ៌ក៏បានដែរនិយាយទៅសាច់ cream ឯអាហ្នឹងយើងប្រើបានគ្រប់កន្លែងហ្នឹងពណ៌ដែលខ្ញុំប្រើហ្នឹងរៀង pinky បាទងាកទៅ coral បន្តិចហើយសាច់ very smooth អ្នកទាំងអស់គ្នាយើងប្រើដៃ blend ក៏បានដែរអត់ចាំបាច់ប្រើជក់ឯង អ្នកនរគ្នាឃើញអត់ឥឡូវនេះគឺខ្ញុំចាប់ផ្ដើមបកមក contour វិញហីគឺតពីចំហមិញហ្នឹងហើយ contour នេះខ្ញុំប្រើ one of my very favorite ហ្មងគឺ Too Cool for School contour powder ដែលខ្ញុំត្រូវ contour ចាប់ពីថ្គាមឲ្យសបជាមួយនឹង color ថ្ពល់របស់ខ្ញុំ shock moment ណាអ្នកនរគ្នានៅពេលដែលខ្ញុំតេស្តក្រែមពណ៌នេះ effect enamel lip lacquer ហ្នឹងដឹងថៃបាត់ខ្ញុំ shock អត់ខ្ញុំគិតថាក្រែមពណ៌អាលោកវាអត់គួរតិចអាតែអានេះលាបទៅគឺតិចនៅលើមាត់មែនតើហើយពេលដែលយើងលាបគិតថាដិតណានៅពេលដែលយើង blend លាបមួយម្សៅត្រប់គៀនគៀននេះ very natural and pretty for more glossy effect យើងត្រូវការ lip oil ពី Mimi Box ផ្ដល់សំណើមកម្មពិតអានឹងគឺលាបទៅទេក៏បានដែរណា This time for more glossy effect សម្រាប់ស្បែកគឺខ្ញុំប្រើជាមួយនឹងទីរឹកទីរឹក Glow Mist ដែលយើងអាចបាញ់ពីចម្ងាយអញ្ចឹងទៅឈិចឈិចឈិចរលោង video don't forget to like subscribe and share this video nhóm mình chụp này đó nít nơ video khỏi tiệt which makeup look or makeup style do you like request it and we make it bye bye